សុកសុភិនខ្ញុំកណាចង់សួរម្ចាស់គ្រូថា មនុស្សយើង មានកម្មកម្មអត់ពេលមានកំហុសឆ្លងអឺឆ្គងដោយអចេតនាឧទាហរណ៍ដូច ពេលបើកឡាន បុកសัตว์ឬក៏មនុស្សតែមិនមានបំណងចង់ប៉ះទេក៏មានកម្មដែរឬទេព្រោះថ្ងៃមុនខ្ញុំកំពុងតែបើកឡាន មានក្មេង ប្រុសម្នាក់ជិះម៉ូតូឆាវចង់ចូល ឡានដែលខ្ញុំកំពុងបើកមើលទៅប្រហែលស្រវឹងស្រាហើយតួកម្មគឺត្រូវមើលលើចេតនាមិនថាឲ្យតែទៅប៉ះវាសិតតែរឿងកម្មឯងមិនទល់តែមានចេតនាឧទាហរណ៍ថា យើងនៅក្រោមដើមដូងសត្វដើមដូងហ្នឹងមានផ្លែដូងកដោវាស៊ីទៅថ្ងៃមួយប៉ះខ្យល់ទៅធ្លាក់មកត្រូវក្បាលកូនក្មេងស្លាប់ទៅ អញ្ចឹងផ្លែដូងនឹងមានមានបាបដែរណាបើយើងគិតថាឲ្យតែប៉ះស្លាប់វាសិតតែបាបណាទូផ្លែឈើមានទូបាបស្អីវាវាអត់មានចេតនាវាមានចិត្តមនុស្សយើងមានចិត្តមែនក៏ប៉ុន្តែអាកន្លែងបុកហ្នឹងវាអត់មានអាចិត្តសម្រាប់បុកហ្នឹងស្មើនឹងផ្លែដូងបោកបុកដូចគ្នាណាពួកពួកចេតនាយើងបើកហ្នឹងបើកទៅតាមផ្លូវរបស់យើងឯង ព្រោះស្រាប់តែគេរត់ចូលមកផឹងទៅអាចិត្តសម្រាប់បុកនឹងវាអត់មានវាអត់មានដោយផ្លែផ្លែដូងដែលវាធ្លាក់មកប៉ះក្បាលមនុស្សងាប់ចឹងផ្លែដូងវាមានបាបស្អីវាព្រោះវាអត់មានចិត្តសម្រាប់មកបុកក្បាលទេវាអត់មានចិត្តហើយពេលដែលយើងបើកទៅចន់សមោចន់អីហ្នឹងណាស្មើនឹងផ្លែដូងធ្លាក់ដូចគ្នាព្រោះអាចិត្តសម្រាប់ចន់ហ្នឹងវាអត់មានចិត្តវាមានតែអតុណោ ចិត្តវាមានទៅអាទិសដៅនោះអាចិត្តសម្រាប់ជន់ហ្នឹងវាអត់មានទេអញ្ចឹងមិនរៀនពីចិត្តហ្នឹងទៅច្បាស់ហើយប៉ុន្តែច្បាប់ចរាចរណ៍តើកាលណាប៉ះគេថា ធំប៉ះតូចអីមិនអាហ្នឹងអាហ្នឹងរឿងរឿងផ្សេងទៀតណាតែ Cristilla ពេជ្រថ្វាយអង្គមព្រះអង្គគ្រូខ្ញុំកណែមានចម្ងល់មួយយ៉ាងធំអីធំ តើមនុស្សម្នាក់ម្នាក់កើតមក តម្រូវត្រូវតែមានគ្រួសារប្តីប្រពន្ធកូនទៅហៅថាសុភមង្គលពិតប្រាកដមែនទេតើមនុស្សម្នាក់ម្នាក់តម្រូវត្រូវតែមានគ្រួសារទៅ ខ្លួនមិនពិបាកនៅពេលចាស់ខ្លាំងមែនទេចុះបើយើងជ្រើសរើសនៅលីវអស់មួយជីវិតអាចជាបាបកម្មដែរទេ ដែលយើងមិនបានបង្កើតជីវិតនរណាម្នាក់នៅលើโลกហ្នឹង អឺសត្វលោក ប្រព្រឹត្តទៅតាមកម្មអញ្ចឹងណាកម្មណាវត្តតីលោកោសត្វលោកនឹងប្រព្រឹត្តទៅតាមកម្មអឺយើងមើលមិនដាច់ជួនណាលោក មានប្រពន្ធអីលោកហើយលោកដែលត្អូញទៅលោកកើតទុកពីកាលឬក៏ដូចអ្នកធោអាអីបច្ចុប្បន្នមើលដូច លោកគ្រូអគ្គបណ្ឌិតបុត្រសវងឯងគាត់មានប្រពន្ធអីគាត់មិនឃើញកើតទុកអីវាជា choice ជាជាការជ្រើសរើសរបស់មនុស្សទេបើមនុស្សគិតថានៅតែឯងទៅវាមិនកើតទេចង់យកគ្នាយកទៅតែបើមនុស្សគិតឃើញថាយកគ្នាអូពិបាកណាស់អាហ្នឹងកុំយកទៅវាអត់មានសុភមង្គលលើមាន គ្នាឬអត់ទេហ្នឹងហើយ សុភមង្គលលើការងារត្រូវ ការងារប្រះចាក់តោសណាហើយយើងគិតមិនអឺអ្នកមានគ្រួសារហ្នឹងយើងយើងឃើញកើតរឿងច្រើនដែរដែលឃើញប្តីបីប្រពន្ធដែរដែលឃើញតាមសង្គម Facebook ប្រពន្ធជេរប្តីប្តីជេរប្រពន្ធប្រពន្ធក្បត់ប្តីប្តីក្បត់ប្រពន្ធអីរឿងចឹងចឹងកើតដល់លើនរណាគេកើតលើអ្នកមានប្តីប្រពន្ធហ្នឹង ចុះអ្នកអត់ដេកពនកើតដែររឿងហ្នឹងអត់ហងរឿងនៅលើគោកហ្នឹងមែនទេរឿងរឿងនៅលើគោកហ្នឹងហើយអ្នកដែលត្រូវតែមាន ប្តីប្រពន្ធទៅថានៅលើមនុស្សត្រូវការឬអត់ចឹងមនុស្សត្រូវការឬអត់ហើយទៅផៅទៅសុភមង្គលពិតដែរឬទេស្អីគេសុភមង្គល យើងយល់ពាក្យសុភមង្គលឬក៏យើងឃើញអាញឹមដាក់គ្នាអាជុំជុំគ្នាយ៉ាងសុភមង្គលបើមែនទេណាពាក្យថាសុភមង្គលមង្គលបើនិយាយទៅសំដៅទៅលើស្អីដែលល្អល្អជាមង្គលជាពោអ្វីដែលល្អហៅថាមង្គលហើយសុភៈហ្នឹងប្រែថាល្អហ្នឹងហើយថាមង្គលដែលល្អល្អ ប៉ុន្តែយើងរាល់ថ្ងៃហៅមៀងគុលហ្នឹងអត់ទាំងបានធ្វើល្អផងណាឧទាហរណ៍ថាមៀងគុលកាបើអាត្មាមើលទៅឃើញតែអពមៀងគុលការាល់ថ្ងៃហ្នឹងគេថាពិធីមង្គលការបើអាត្មាមើលឃើញឃើញតែគេធ្វើ ពិធីអពមង្គលការមិនចឹងឧបក្សរាមិនមង្គលណាអពមង្គលអកុសលហ្នឹងផឹកស្រាផឹកបជាអីហ្នឹង មិនមង្គលទេគឺអពមង្គលជាអកុសលប៉ុន្តែមនុស្សយកអាហ្នឹងយកទៅប្រើថាជាមង្គល មានមង្គលអីវា គឺអពមង្គលសុទ្ធហ្នឹងហើយមង្គលវាទល់ជាកុសលធម៌កើតចិត្តល្អនឹងវាកើត រួចចាកពីអបាយមុខរួចចាកពីសេចក្តីទុក្ខមិនបង្កហេតុដែលនាំឲ្យកើតទុក្ខអាហ្នឹងហៅថាមង្គល យើងមើលមានគល់38ប្រការមើលមានកន្លែងណា ដែលនិយាយថាកិរិយាបានប្តីជាមង្គលដ៏ឧត្តមណូកិរិយាបានប្រពន្ធជាមង្គលដ៏ឧត្តមណូកិរិយារៀបការជាមង្គលដ៏ឧត្តមណូក៏ប៉ុន្តែ អ្នកណាក៏អាចសាងមង្គលបានដែរអ្នកអត់ប្រពន្ធអ្នកមិនមានប្រពន្ធអ្នកមានប្តីអ្នកមិនមានប្តី បើអ្នកមានប្តីមានប្រពន្ធសង្គ្រោះគ្នាទៅក៏មិនគួរដែរណាអឺហើយអ្នកមានប្តីមានប្រពន្ធកើតទុកក៏មិនតិចដែរហេចង់ប្រអាប់បន្តិចទៅអ្នកសួរដែរមិនដែលនៅក្នុងសង្គមមនុស្សដែលឃើញប្តីប្រពន្ធឆ្លោះគ្នាអត់នេះកាប់គ្នាស្លាប់គ្នា ប្តីស្លាប់ប្រពន្ធប្រពន្ធស្លាប់ប្តីមកកកោកប៉ុន្តែមិនមែននិយាយថា គ្រួសារទាំងអស់វាសិតតែអញ្ចឹងណាតែវាមានរឿងប្របាកមកកំភ្លុះហ្នឹងជ្រាសុកវីជ្រាសុកវីនេះសួរថាកាលនៅពីក្មេងខ្ញុំកណាស្រឡាញ់គ្នាជាមួយមនុស្សម្នាក់ដោយសារតែយូរទៅយើងបែកគ្នានៅឆ្ងាយពីគ្នាយូរទៅគេក៏មាន ប្រពន្ធមានកូនពីរហើយអូហើយ20 20ឆ្នាំបានជួបគ្នាវិញក៏ស្រឡាញ់គ្នាម្ដងទៀត តែខ្ញុំកណាស្រឡាញ់គេមិនចង់បានអ្វីពីគេចង់ឃើញគេរស់នៅមានសឹកសាច់សុខមានសុភមង្គល ខ្ញុំកណាសប្បាយចិត្តហើយតើខ្ញុំកណាខុសដែរទេខុសអីល្អហើយគេមានប្តីមានប្រពន្ធហើយគេរស់នៅសុខចឹងទៅណាហ្នឹងហើយអបអរសាទរទៅមិនបាច់ទៅលូកលាន់អីគេទៀតទេអនុសាវរីយ៍ចាស់ធៀបទុកក្នុងចិត្តចាស់មិនអីទេតែ កុំទៅអីគេមានកូនគេមាន គ្រួសារហើយចឹងណាល្អហើយចេះសុបាយចិត្តនឹងមនុស្សដែលខ្លួនស្រឡាញ់បានសុខចឹងលេខ1មិនទៅដដើមគេទេ អត់ទេស្រឡាញ់មិនក៏យើងលះបង់ឲ្យគេដែរហូពិសី នៅពេលដែលពេលដែល ក្នុងចិត្តយើងគិតរឿងអាក្រក់ចង់ធ្វើរឿងអាក្រក់វាពិត ជាពិបាកគ្រប់គ្រងវាណាស់ ពេលដែលកំពុងគិតរឿងមិនល្អមានចិត្តមួយដឹងថាជារឿងមិនល្អតែការគិតមិនល្អនៅតែមានអំណាចជាងតើកាលណាត្រូវពិចារណាយ៉ាងម៉េចរៀនវាឲ្យច្បាស់មិនល្អវានៅក្នុងចិត្តអញឡើយទប់វាមិនឈ្នះទេតលបញ្ញាកើតឡើងថាគំនិតអាក្រក់ហ្នឹងគឺជាអនត្តាធម៌កើតពីបច្ច័យមានអារម្មណ៍អីឃើញដល់ការផ្សំផ្គុំរបស់ចិត្តនីមួយមួយដោយការប្រជុំនៃចេតសិក រួមជាមួយនឹងការអាស្រ័យនៅវត្ថុទល់បញ្ញានឹងឃើញទៅដល់នោះទៀតហើយដល់ពេលឃើញឃើញឃើញឃើញវាអត់មានអារម្មណ៍ថាយើងទៅកំចាត់វាមិនទេតែសតិកើតឡើង ទៅវាសាបលៀបហ្មងអានោះហ្នឹងហើយព្រោះយើងដឹងដែរដឹងថាចិត្តនឹងមិនល្អប៉ុន្តែដឹង នៅក្នុង កម្រិតគិត ដឹងនៅក្នុងអាកំណត់អខរនឹងកំណត់របស់អញដដែលវាមិនតន់ឃើញដោយបញ្ញាឃើញដោយសតិ ដូច្នេះត្រូវទៅរៀនពីវាឲ្យច្បាស់ទៀតមានអីក្រៅពីការរៀនសង្កេតវាឲ្យឃើញដល់សភាវៈមែនទែនឲ្យលើសពីពាក្យដំបូងតែអានឹងអាក្រក់ខ្ញុំដឹងថាអាក្រក់អានឹងដឹងពាក្យហ្នឹងណាតើឃើញសភាវៈបើសតិនឹងឃើញតាមសភាវៈវាអត់មានអារម្មណ៍ថាត្រូវធ្វើម៉េចវាមានអំណាចជាងទេវាវាអត់ដែរអត់អាចទេតែសតិកើតឡើងវាគ្មានអំណាចទេអកុសលអត់មានអំណាចទេតែសតិកើតឡើង ប៉ុន្តែវាគ្រាន់តែនៅក្នុងគំនិតដែលយើងដឹងហ្នឹងឯងដឹងនៅក្នុងគំនិតណានៅក្នុងគំនិតហ្នឹងទៅកំចាត់មិនបើគំនិតហ្នឹងយល់ថានឹងចិត្តអញហ្នឹងហើយចិត្តអញហ្នឹងស្អីគេក៏គេឡែកមកបែបទៀតវាគ្រប់គ្រងតែគ្នាវាហ្នឹងស្អីក៏ដោយដឹងច្បាស់មែនទេដូចយើងដឹងភ្លើងអញ្ចឹងណាខ្ញុំដឹងដែរថានឹងក្តៅថានឹងដឹងដោយអត់ experience ទេធ្លាប់អាលាកតែម្ដងមើលឲ្យតែដឹងតែភ្លើងជួលឲ្យចាប់ទេមិនចាប់ផងខ្ញុំដឹងកខិចដែរតែលមួកហ្នឹង អាហ្នឹងដឹងតាមថាតាមគិតដល់យើងវាធ្លាប់ស្គាល់ឲ្យវាច្បាស់ថាវាស្អុយល្មិចហើយជួលឲ្យចាប់ទេអត់ចាប់ទេហើយគ្មានគ្មានអាអា feeling ថាយើងប្រឹងប្រឹងធ្វើម៉េចចិត្តកុំអោយស្រឡាញ់លមួកទៀតទៅប្រឹងល្មិចបើវាខ្ពើមទៅហើយអដូចដែកក្តៅភ្លើងក្តៅទៅប្រឹងថាកុំអោយចាប់ដឹងតែក្តៅប៉ុន្តែចិត្តវានៅតែចាប់ដៃវានៅតែចាប់ថាអត់ទេអានឹងដឹងដល់ដឹងមែនទែនជួលឲ្យចាប់ទៀតអត់ទេ នៅពេលដែលដឹងច្បាស់ហើយជួលឲ្យចាប់ទៀតអត់ចុះក្មេងដែលចេះចង់ចាប់ជាគៀងហ្នឹងមិនប្រាប់វាក៏នៅតែចាប់វាអត់ដឹងទេអត់ដឹងទេនឹងតែដឹងច្បាស់វាអត់មានអីក្រៅពីដឹងច្បាស់ទៀតថាត្រូវចម្រើនចិត្តមិនកុំឲ្យចិត្តអញ្ចឹងឥឡូវមកកុំនិយាយដល់ល្អិតពេកធ្វើមករឿងខាងក្រៅនេះត្រឹមលិមួកត្រឹមភ្លើងត្រឹមប៉ុណ្្នឹងខ្ញុំដឹងតា ដឹងថាភ្លើងវាក្តៅប៉ុន្តែដៃខ្ញុំវាចង់តែចាប់ខ្ញុំដឹងតើលមួកហ្នឹងប៉ុន្តែមាត់ខ្ញុំចង់តែខំលមួកហ្នឹងវាមិនដែលបើដឹងច្បាស់វា វាត្រឹមតែដឹងច្បាស់ហ្នឹងទៀតហើយមិនដឹងទៅហាមចិត្តធ្វើអីទៀតបើដឹងទៅហើយហ្នឹងអញ្ចឹងបានព្រះអង្គឲ្យចម្រើនអាការដឹងហ្នឹងពាក្យថាចម្រើនបញ្ញា មានតែចម្រើនការដឹង ដឹងហ្នឹងមិនមែនដឹងដោយគំនិតទេដឹងដល់សភាវៈអញ្ចឹងដឹងថាវាអាម៉េចដូចដូចយើងប៉ះដៃក្តៅហ្នឹង ភ្លើងក្តៅវាមិនបាច់ទៅប្រឹងកុំចាប់មិនទៅប្រឹងកុំចាប់មិនទៀតបើវាដឹងថាក្តៅហើយវាវា experience វាដឹងថាវាក្តៅមែនទែនចម្រើនបញ្ញា ចម្រើនសតិឲ្យទល់សភាវៈអញ្ចឹងដោយអាដៃទៅប៉ះភ្លើងដូចអាក្លិនលមុកដែលយើង ដឹងហើយមិនបាច់មានវិធីថា ខ្ញុំដឹងដែរចិត្តនឹងអាក្រក់ប៉ុន្តែវានៅតែទៅអានេះដឹងច្បាស់ដូចយើងដឹងថាអាចនឹងវាមិនហើយវាមិនដឹងទៅ ប្រឹងធ្វើម៉េចកុំឲ្យស៊ីអាចទៀតវាវាមិនអញ្ចឹងត្រូវចម្រើនការ ដឹងហ្នឹងឯងតែយើងហៅថាចម្រើនបញ្ញានោះ បន្ទាយមានជ័យនេះសួរថា គេសួរខ្ញុំថាជឿអត់វត្ថុស័ក្តិសិទ្ធិមានពិតខ្ញុំក៏ឆ្លើយប្រាប់គេ ថាខ្ញុំជឿថាមាន ពិត តែខ្ញុំមិនបានបន់ស្រន់សុំសុខហ្នឹងហើយមានមានទៅខ្លាំងខ្លាំងទៅមែនទេចឹងបានបានថ្ងៃមុនអឺ មានអ្នកសួរថាពេលអាត្មានិយាយពីជំនឿផ្ដេសផ្ដាសរឿងទឹកនោមរៃអីហ្នឹងគាត់សួរថាតើមកពីបនព្រះមិនបានតាមប្រាថ្នា មិនអាចសម្រេចតាមប្រាថ្នាឬក៏មកពីមិនមានព្រះ តែម្ដងបានអាត្មាចូលចិត្តនិយាយថាការបនហ្នឹងវាមិនត្រូវនោះនេះសំណួរគាត់ក៏សួរចឹងឃើញមួយផ្លែតការនិយាយហ្នឹងមិនបានឆ្លើយក៏សួរថា ដែលអាត្មាចេះនិយាយសង្កត់ធ្ងន់ពីទោសនៃការបួនស្រន់បួងសួងហ្នឹងមកពីបួងសួងមិនបានណាវាមិនបានតាម ប្រាថ្នា ឬក៏មកពីមិនមាន ព្រះ តែម្ដង បានជាអាត្មាចេះតែសង្កត់ធ្ងន់រឿងហ្នឹងហ្នឹងហើយព្រះជួនកាលមានជួនកាលអត់បើព្រះណាគេសន្មត់ឡើងព្រះនឹងអត់មានទេ តែព្រះខ្លះមានមែនណាដូចជាព្រះអាទិត្យមានទេមានគឺមានសាសនាព្រះអាទិត្យគឺគោរពព្រះអាទិត្យគឺទុកព្រះអាទិត្យជាព្រះរបស់គេសួរតែចឹងគេមានព្រះទេពួកគេនឹងមានព្រះមានព្រះរបស់គេស្អីគេគឺព្រះអាទិត្យដោយគេយល់ថាម៉េចពិភពលោក នេះបើអត់មានព្រះអាទិត្យនឹងទេវានឹងត្រជាក់ងាប់ហើយដូច្នេះព្រះអាទិត្យគឺជាព្រះ មានគុណ គេមានសាសនាគេមួយបែបគឺគោរពព្រះអាទិត្យចឹងទៅគេហៅសាសនាព្រះអាទិត្យអញ្ចឹងយើងបើយើងទៅ ថាគេអូវាគ្មានព្រះឯណាទេក្នុងលោកនេះគឺវាយងាប់ឥឡូវហ្នឹងមើលឃើញចង្អោឯងថាអត់ហ៎អសាសនាខ្លះទៀតគោរពគោនៅឥណ្ឌាកាលពីប្រហែលជា10 20ឆ្នាំមុនគោដើរពេញតែក្រុងហ្នឹងក្រុងញូដេលីអីហ្នឹង ហើយអ្នកដំណើរតែឃើញគោដេកតាមផ្លូវបើកឡានទៅឯចុះទៅដេញគោអ្នកស្រុកកាប់ងាប់លើហ្នឹងដេញព្រះគេហើយយើងទៅថាអូវាគ្មានទេព្រះគឺវាយយើងងាប់ព្រះគេដើរពេញតែផ្លូវឯងថាគ្មាន ព្រោះគេយល់ថាគោនឹងហើយជាព្រះរបស់គេ ណាស៊ីសាច់គោអានឹងគឺត្រូវរបស់គេពុស៊ីសាច់ព្រះគេឃើញទេអញ្ចឹងព្រះនឹង ទៅសួរព្រះខ្លួនឯងនឹងដឹងថាខ្លួនឯងព្រះទេថាអត់ទេមនុស្សទៅអ្នកថាហ្នឹងចឹងបានដូចថ្មអីទៅដើរបានបាននោះទេចាំបាន ឆានណាគោដើរមកប្រាវបានស៊ីឆ្អែតលើហ្នឹងគឺគេទុកគោជាព្រះរបស់គេហ្នឹងហើយចៅលួចចៅអីគឺវៃតែបើគោដើរស៊ីមកសេរីព្រោះគោជាព្រះអឺ សាសនាខ្លះទៀតគោរពព្រះធរណីជំនឿណាគេនេះជំនឿសាសនាហ្នឹងជាងគេគោរពព្រះធរណីគឺថាបើមិនមានដីទេមិនដឹងលើទឹកអញ្ចឹងព្រះធរណីហ្នឹង គឺជាព្រះរបស់គេហើយយើងទៅថាគេអត់ព្រះគេវាយងាប់អអ្នកខ្លះទៀតគេគោរពព្រះពាយព្រះពាយហ្នឹងជាព្រះគេថ្វាយគុំខ្យល់គេថាបើសិនអត់មានខ្យល់ដកទៅហើមទេងាប់ហើយនៅនៅសត្វលោកងាប់ទាំងអស់ហ្នឹងដូច្នេះព្រះពាយហ្នឹង គឺជាព្រះរបស់គេ យើងទៅយកព្រះមហាមាត់ទៅនិយាយវាយ ព្រះមហាម៉ាត់មិនព្រះរបស់គេព្រះរបស់គេគឺខ្យល់អញ្ចឹងទៅអញ្ចឹងតែបើព្រះណា ដែលមនុស្សអ្នកគិតជាអ្នកគិតអាហ្នឹងជាអាហ្នឹងព្រះហ្នឹងមាននៅក្នុងទឹកចិត្តមនុស្សដែរដោយព្រះខ្លះវាព្រះប្រកបនិយមរបស់គេណានឹងដូចគោឯងគឺព្រះមើលឃើញព្រះអាទិត្យនឹងព្រះមើលឃើញធរណីនឹងព្រះប៉ះបាន អ្នកខ្លះទៀតគេថាព្រះមេបាយព្រះចាស់ចាស់យើងនិយាយថាកុំមើលងាយប្រមេប្រមេមានគុណអីចឹងណាចឹងវាកើតឡើងពីគំនិតមនុស្សទាំងអស់ហ្នឹងហើយប៉ុន្តែថ្វាយអង្គមទៅវាផ្ដល់សុខអីចេះចោះអាហ្នឹងក៏មនុស្សអ្នកគិតទៅទៀត